ចឹងនិយាយចឹងខ្ញុំចង់ទៅយប់ទេចាស់ទៅសង្ឃឹមកូនខ្ញុំចាំវាពិបាកណាស់ទូលផងពោផងជាតិក្រោយកុំឲ្យខ្ញុំពិបាកចឹងទៀតចាឲ្យជួបកូនចេះស្រឡាញ់ម្ដាយចឹងណាចាចាជំរាបលាអ៊ំអាយុប៉ុន្មានអ៊ំ 77 77ចាជីកង់បានទៀតជីកង់បានបើខ្ញុំតោះឈឺតែជើងដើរឈឺវាឈ្មោះអីឈ្មោះយេរុនយេរុនចាចាហើយជុំ77ហើយនៅជីកង់ហើយជីកង់ជីបើនិយាយអត់ជីអត់មានលុយចាយ ទៅសុំសិលអត់មានលុយហើយអ៊ំជីប៉ុន្មានគីឡូពីផ្ទះមកដល់មកក្នុងមួយថ្ងៃហ្នឹងខ្ញុំជីមួយថ្ងៃហ្នឹងអស់9 10គីឡូដីអូ កងចាខ្ញុំទៅមើលខ្លួននៅអីកាកោងជីរអូតម៉ូតូឌុបគេយកថ្លៃតិចខ្ញុំអត់មានលុយឲ្យគេចាបងបងម៉ូតូឌុបមួយជើងគេយក20000ព្រោះខ្ញុំមានលុយណាឲ្យយើងរកអត់បានចាអីចកេះអីអ៊ំអត់អីចកេះចកេះអត់អីឈឺតែជើងជើងខ្ញុំនំដើរពិបាកដើរចឹងបាក់ដើរចឹងជើងចាដើរចឹងពិបាក ចាហើយអ៊ំមានកូនមានអីកូនមានដែរប៉ុន្តែគេមានប្តីបាច់ទៅឆ្ងាយតែពីរអូពីរនាក់ចាស្រីមួយប្រុសមួយអឺប៉ុន្តែម្លេចអ៊ំអីចាអត់ដែលមកទេមិនចឹងគាត់ទៅដល់ណាបានគាត់អត់ដែលចឹងនេះគ្រូអានេះក្រដែរចាអាប្រុសនឹងគ្រូអាបើមិនស្រីនេះគេមាន មានស្រីកូនគេទៅជប៉ុនប៉ុន្តែចង្អាយគេឲ្យខ្ញុំហូបលុយគេអត់ឲ្យចាយទេមកហូបអីគេឲ្យហូបបើខ្ញុំឈឺជាអីគេអត់ដឹងទេឈឺមកឈឺតែឯងទៅកូនស្រីអ៊ំមានម្ដាយចាស់ហើយអ៊ំអញ្ចឹងហើយមិនមើលថែអ៊ំអញ្ចឹងគេអត់មើលថែយើងទេគេជាប់រស់ស៊ីចាខ្ញុំអត់អូទេអត់រកស៊ីប៉ុន្តែអត់មានបញ្ជូនលុយចាយកជើងឈឺទៅណាមួយយប់ពីរយប់ពួកគេមិនដែលសួរខ្ញុំដែរគេអត់សួរទេបងហ្នឹង គេរវល់រហូតស៊ីថ្ងៃមុនខ្ញុំថាមកអូនអញទៅរកទិញឯចាយសិនមកខ្ញុំលេបឆ្នាំប្រតិកាត់ឆ្នាំលោកគ្រូគាត់មើលលេបទៅខ្ញុំទុនដៃទុនជើងខ្ញុំថាបបោងាប់ទៅទៅដើរទេថាថៃថាកាន់ជួយជ្រត់បប្រាប់វាទៅវាថាអឺខ្ញុំអត់ដឹងឯងម៉ែឯងទៅផ្ទះទៅបាច់ទៅទិញអេចាយទៀតទេតាម៉ែឯងបាច់ទៅទិញអេចាយម៉ែឯងទៅផ្ទះទៅតែទៅខ្ញុំទៅផ្ទះទៅលេបឆ្នាំខ្ញុំឈប់លេបទៅខ្ញុំដាំបាយដាំអីហូបទៅ ខានរហូតមួយថ្ងៃហ្នឹង អ៊ំអត់តូចចិត្តទេតាកូនស្រីអ៊ំអត់តូចចិត្តដែរបាទអ៊ំចាបើគេចិត្តបានខ្ញុំថាខ្ញុំចំវាពិបាកណាស់ទូលផងពោផងចាដោយសារកូនហើយដល់ពេលទៅនិយាយចឹងខ្ញុំចង់ទៅយំទេដល់ពេលចឹងដល់ពេលខ្ញុំថាចាស់ទៅសង្ឃឹមកូនហើយដល់ចាស់ទៅសង្ឃឹមបងបងអត់កូនទេហើយទៅមើលទៅមែនណាពួកអីថាកូនស្រីទៅយ៉ាងណាមិនចោលបណ្ដៃចាកូនស្រីអាកូនប្រុសនោះ គ្នាវាក្រមិនដែលមកខ្ញុំឯអាហ្នឹងបើមករកលុយចាយហ្មងអាបងហ្នឹងអូនសម្រាប់ម្នាក់ឯងចាខ្ញុំសម្រាប់ម្នាក់ឯងលុបឈឺធ្វើម៉េចទៅបងឈឺខ្ញុំដៅស្ដីគេកោសខ្យល់ទៅចាយមិនអីនៅជាមួយចាអត់មានទេគេឲ្យកូនគេមកដេកជាមួយឯខ្លាច់ខូចកូនគេគ្រូសាអ៊ំទៅណាគ្រូសាខ្ញុំឆ្លាប់បាត់ហើយឆ្លាប់បាត់ឆ្នាំហើយអ៊ំ10ឆ្នាំហើយអូយអ៊ំនៅម្នាក់ឯងរហូតចានៅម្នាក់ឯងរហូតចាតែមិនជើញទៅវត្តទេ ចាខ្ញុំទៅជុំសិលស្អែកថ្ងៃសិលទៀតអូស្អែកគេសិលអ៊ំចេញទៅវត្តចាខ្ញុំទៅវត្តនេះខ្ញុំជិះកង់មកវត្តនេះវត្តទេជិះកង់ដល់វត្តចឹងទៅបើយើងមិនតស៊ូយើងខំទៅជាតិក្រោយកុំឲ្យខ្ញុំពិបាកចឹងទៀតចាឲ្យជួបកូនចេះស្រឡាញ់ម្ដាយចឹងណាកុំឲ្យកូនអត់ចេះស្រឡាញ់ម្ដាយចឹងមួយថ្ងៃបានប៉ុន្មានអូអេចាយអេចាយខ្ញុំលក់មួយថ្ងៃបើអូបសរុបអេចាយចុះថោកចឹងមួយថ្ងៃអត់បាន5000ទេចាបានឆ្នាំ3000បើសរុប ចឹងតើលោកមុនការទងតាត់កូវីដហ្នឹងខ្ញុំមកជើងបាន20000បាន50000ដល់ឥឡូវមកជើងហ្នឹងបាន50000ចង់បានផងចាបើខ្ញុំមិនខឹង50000ហ្នឹងក៏គ្មានអីដែរអត់បានដែរបើយើងនៅផ្ទះអត់បានទេជួយទៅផ្ទះវិញមិនបានហូបបាយទេអ៊ំចាទៅវិញដាំបាយដាំអីហូបដាំបាយខ្លួនឯងទៀតចាពេលព្រឹកហ្នឹងខ្ញុំចេញមកតាំងម៉ោង5ហ្នឹងថ្ងៃពីរជើងចាពីរជើងមកចូលផ្ទះគេនេះគេទុកឲ្យមិញហ្នឹងចា អើយបើទិញមួយជើងទៀតអត់ទាន់គេចៅគេទិញម៉ាកាណូគេសិតម៉ូតូដុកអើទៅខ្ញុំទិញប៉ុណ្ណឹងជាខំប្រឹងទៅឈឺបដាអីបដាទៅជាណាដួលក៏មានដែរធ្វើមិនកម្មរបស់ខ្ញុំខ្ញុំធៀបដូចជាកម្មចៅខ្ញុំចំវាដើររោស៊ីចំវាសពបែបសពយ៉ាងដើរស៊ីឈ្នួលគេជួលដកទុងគេថាអាំងធំទៅយើងដេកស៊ីរសាកូនឥឡូវដល់ទៅរត់តែពិបាក ទៅខ្ញុំដើរសួរចាចាវត្តខ្ញុំថាកម្មអីតាខ្ញុំតែចំកូនសង្ឃឹមកូនកូនចំមួយកូនអត់ចំដើររកស៊ីទៅຕົកគេគ្រប់គ្នាគេដូចស៊ីស្រួលគេក្មេងក្មេងទៅតានឹងថាធ្វើមិនកម្មវាឯងថាចឹងកូនគេគេចាំម៉ែគេចាកូនគេម្ដងខ្ញុំនឹងគេសិតចាំម៉ែគេម៉ែគេដេកស៊ីក្មេងក្មេងហៅតែខ្ញុំមួយទេម្ដងទៅនឹងម្ចាស់មែនតែខ្ញុំមិនបើសុខជាលាអូនអ្នកគ្រូឯងជឿចាំរកសួរគេហៅតែខ្ញុំមួយចាស់ចាស់គេដេកស៊ី តែខ្ញុំទេអត់គាត់តែខ្ញុំនេះចាបើខ្ញុំនៅដេកស៊ីចឹងខ្ញុំអត់មានលុយធ្វើបុណ្យចង់ទៅសុំសិលសុំកូនគេថាអត់ខ្មាស់គេអត់បានបុណ្យទៀតលោកគេថាបើទៅសុំសិលឲ្យទៅធ្វើបុណ្យសុំកូនអត់បានទេបាបតតកូននោះគេឲ្យចាតែកូនវាផ្ញើលុយមកអត់ឲ្យខ្ញុំផងវាអត់ឲ្យទេវាថាអត់ឲ្យទេអត់ឲ្យទៅខ្ញុំក៏ឈប់សុំចៅទៀតទៅណា ណាមួយគាត់ឃើញហ្នឹងអញដល់ចាំងទៅដល់ពេលដួលដីទៅគេអត់ងើចាប់ហើយខ្ញុំគាត់ឃើញអញ្ចឹងខ្ញុំថាចឹងបានខ្ញុំថាបើខ្ញុំឈឺអីកុំឲ្យខ្ញុំឈឺអីខ្ញុំបើថាងាប់ងាប់ភ្លាមភ្លាមអញ្ចឹងកុំឲ្យគេពិបាកទ្រាំយើងជូនអ្នកជូនផលជាដូនជាតាកងម៉ាអ្នកស្រីយកលុយអ្នកគ្រូយកលុយមកជូនខ្ញុំទៅធ្វើបន់សូមឲ្យអ្នកគ្រូរស់ស៊ីមានបានដើរ បានសេចក្តីសុខសេចក្តីចម្រើនមានជ័យជាអ្នកឈ្នះមានសត្រូវគ្រប់ទីទាំងអស់តិចដូចទឹកអមរតណាអូនណាក្នុងក្រុមគ្រួសារបានសេចក្តីសុខសេចក្តីចម្រើនចាអ៊ំជួយប៉អ៊ំចាចាល្អអ៊ំចាចាឲ្យកូននឹកឃើញអាណិតអ៊ំយកមើលថែវិញចាចាសាធុសាធុចា